បាទជំរាបសួរបងប្អូននេះមានសាំឡមួយម៉ូតូកង់3បាទយើងហៅសាំឡចោះពលនៅស្រុកថៃបងប្អូនម៉ាស៊ីនម៉ាស៊ីនវាមានបញ្ហាបាទសិនស៊ុយស្គីមានបញ្ហាទីតួអញ្ចឹងហើយម្ចាស់គេគេគេសួរខ្ញុំគេថាបើយើងសាងម៉ាស៊ីនពួកអាម៉ាស៊ីនម៉ូតូដែលថាមានលេខថយក្រោយអញ្ចឹងមកដាក់ល្អអត់ខ្ញុំក៏ប្រាប់គេល្អ review ដែរអឺ សួស្តីបាទបងប្អូនបើបានទស្សនាវីដេអូនេះហើយសូមកុំភ្លេចចូលចុច Subscribe ហើយនិងសញ្ញារូបកណ្ដឹងដើម្បីនឹងបានទទួលវីដេអូថ្មីៗពី Channel របស់ Haritin អា review ដែរអូនេះเตรียมเตรียมเตรียมมีดพร้อมอืมพร้อมแล้วพร้อมอ่า ีวิตที่เกิดมีปัญหาอะไรกับเราไหมแล้วก็ตอนนี้เรายังไม่แกะนะนี่เอาลองแกะดูเอาแล้วนะเอากรีดเลยแล้วกันเอาคนเดียวเลยนะ ได้ขอรีวิวรีวิวตัวเองได้ไหมมโอ้น้ำมันเครื่องเยิ้มเลยนะ ลุ้นลุ้นลุ้นอ่ะเห็นแล้วตัวแรก คันเกียร์ ก่อน คันเกียร์คันสตาร์ทอ่า นี่ คันเกียร์ นะ นี่อะไรนี่ อ๋อ ฝาขอบสเตอร์หน้า พอเราถ่ายมีปุ๊บนะเวลามีปัญหาปุ๊บเราก็ส่งวีโอเลยส่งให้ดูว่าเออเราแกะนะเห็นเห็นเลยนะมีอะไรบ้าง อ่าสองอันนี้การกระตาดสามอันนี้อะไร อ้าวคอลีดคาบูยางรองคาบูปะเกนครบนะอ้าวกล่อง กล่อง CDI กล่อง CDI ครบตัวนี้ แล้วก็น็อตแล้วก็น็อต ต่างๆาอย่างเหลือตวอันนี้มีกองผมเอง เอาไปเครื่องนะอ่าเครื่องเปิดแล้วนะปึ๊ดนี่ตรงไหม แหลมเลย อันนี้ดูอันนี้ก่อน ชิ้นเล็กๆก่อนก่อนนี่คืออะไรนี่ คืออะไร อะไร อะไร ใส่ของแกะก่อน แกะก่อน แผ่นชาร์จเอ่อรีเลย์สตาร์ทนี่อะไร โอเค คอยหัวเทียน หมดหล้าถุงนี้ และอันนี้อีกคาบูคาบูเรเตอร์ ถูกต้องที่เหลือก็ตัวเครื่องแล้วทีนี้เยะอุ้ยหกอืมกไหมักเตอร์ ันชื้นอ่ะ อันนี้มันคืออะไรวะอ๋อ ใบรุ่นรหัสของเครื่อง QR code ตัวนี้ ต้องร้อยสิบโอเคถูกต้อง เอาเป็นว่าครบถูกต้อง ตามที่สั่งบ้าที่เม็ดซุงโอนนี่มันสำรอมวย มาตัวกองใบอะบ่ายังให้สำรอจ้ะคนในสกไทยโอน ម៉ាស៊ីនម៉ាស៊ីនវាមានបញ្ហាបាទសិនស៊ុយស្គីមានបញ្ហាទីតួអញ្ចឹងហើយម្ចាស់គេគេគេសួរខ្ញុំគេថាបើយើងសាងម៉ាស៊ីនពួកអាម៉ាស៊ីនម៉ូតូដែលថាមានលេខថយក្រោយអញ្ចឹងមកដាក់ល្អអត់ខ្ញុំក៏ប្រាប់គេល្អពេលយើងជាប់អញ្ចឹងទៅយើងមិនបាច់រុញថយអញ្ចឹងគេចូលលេខថយក្រោយបានអញ្ចឹងណាឥឡូវគេយកមកដល់ផ្ទះហើយរបស់ម៉ាស៊ីនម៉ូតូខ្ញុំបានសាងមកដល់ហើយគេយកទុំទុំយកមកឲ្យប្រហែលជាម៉ោង3ហ្នឹង ឥឡូវគេយកម៉ូតូកង់3គេប្រើក្នុងចំការដែរទេម៉ូតូវាមិនល្អអីហ្មងទេទាំងតបោទាំងអីនៅដូចថាម៉ូតូគេសម្រាប់ប្រើនៅក្នុងចំការណាហ្នឹងហើយហើយគេឲ្យខ្ញុំទម្លាក់អំសិននេះចោលអំសិនដើមនេះជាប់ម៉ូតូហ្នឹងទម្លាក់ចោលទៅហើយនេះខ្ញុំក៏បានបើកកាសហើយមិញហ្នឹងបាទអំសិនថ្មីបាទអំសិនថ្មីសាងមកពីពីកុងថេបមកបាទមានដំដេមានដំដេមានអីមកកាផ្លេមកហើយមាន ជាពិសេសគឺមានផ្អមលេខថយក្រោយទៀតបងហើយនេះខ្ញុំនឹងចាប់ដើមបាទកែវាកែវាមិនកែអីច្រើនអីហ្មងនេះបងប្អូនគឺតិចនេះវាអត់ត្រង់ជាមួយតិចដើមរបស់របស់ម៉ូតូនេះណាម៉ូតូនេះពុំម៉ាក់វាស៊ុយស្គីហើយស៊ុយស្គីតែម៉ាស៊ីននេះវាវាតកូលពួកអា Honda Veil Honda Veil ពួកអា 100cc ហ្នឹងបងប្អូន ហ្នឹងហើយតែតិចនេះវាត្រង់នឹងនឹង Honda បើយើងយកទៅដាក់ដាក់ម៉ូតូ Honda ពួក Avel អាចឆ្លាមអីហ្នឹងគឺត្រូវហ្មងបងប្អូនណាយើងមិនបាច់កែអីទេយើងទៅដល់យើងលើកអាមសិនចាស់ចោលទៅដាក់នេះបានហ្មងតែសំខាន់អានេះសិននេះវាមានវាមានលេខលេខ Alya លេខខាងក្រោយបាទហ្នឹងហើយទុកហាយកាសបាទហាយកាសមិញអ្នកកាសវាសាំង3ថ្ងៃបងប្អូន6,000យើងវាយថា 7000បាតចុះវាវាចូល200ដុល្លារតិចតិចបាទ200ដុល្លារតិចតួចហើយវាថែមរបស់របរមកគ្រឿងសិនវាថែមមកទាំងអស់ហើយនេះមិនបេនវាឆែកឲ្យមិនដែរឆែកទីកេះមិនបាទនេះបេនអានេះមិនមែនក្បាត់ខ្ញុំទេអានេះ relay បាទ relay សម្រាប់ដុំដេបាទសម្រាប់ប្រើដុំដេ អាហ្នឹងអាអាដុំចោលគុយបាទអានេះគេហៅមូប៊ីនបាទមូប៊ីនស៊ីអានេះក៏ភ្ជាប់នឹងបេនហើយដើម្បីភ្ជាប់នឹងម៉ាស៊ីនអញ្ចឹងណាហ្នឹងចាបាទអានេះមកវេនសម្រាប់ធាក់បាទអានេះពួកអត់ប្រឡងពតកាចបាទឡងពតកាចពួកមូលអឺបេនទៅអីទៅបាទហើយនេះប្រដាក់គ្រប់ មិនញងបាទមិនញងញងតូចញងមុខយើងណាបាទយើងគ្របបាទគេថែមឲ្យដែរគេថែមមកកាផ្លេរបស់គេបាទនេះដុំ CDI បាទយើងហៅថាដុំភ្លើងបេះដូងរបស់វាបាទអ្នកអ្នករងកាសទ្របរបស់វារបស់បេនរបស់អីហ្នឹងបាទនេះឆ្កឹះលេខបងបាទគេថែមមកកាផ្លេហើយចំពោះខ្សែភ្លើងបាទចំពោះខ្សែភ្លើងខ្សែភ្លើងមួយឈុតធំដែលយើងដើរនៅក្នុងម៉ូតូហ្នឹងអានឹងយើងទិញ យើងត្រូវទិញផ្សេងយើងទិញផ្សេងផ្សេងវិញប្រហែលជា720រៀល720រៀល20រៀលអាហ្នឹងវាថ្លៃដែរខ្សែភ្លើងបាទតែយើងមិនបាច់យកខ្សែភ្លើងទេពូយើងយើងមកកែដាក់ខ្សែភ្លើងតែបន្តិចតួចបានហើយមានតែភ្លើងមុខបាទប្រើភ្លើងមុខបានភ្លើងសញ្ញោភ្លើងអីយើងប្រើភ្លើងដើមគេបាទកែទៅឲ្យម៉ាស៊ីនវាឆេះទៅបានហើយបាទហ្នឹងហើយ